ក្រាបថ្វាយបង្គំចាស់គ្រូហើយសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គដែលនិមន្តមកគង់ស្ដាប់ពធមចាស់គ្រូ នៅក្នុងរោងបននេះហើយសូមគោរពពុទ្ធមរស័ក្តិទាំងអដែលបានចូលរួមខ្ញុំកណាព្រឹកមិញហ្នឹងសំណួរបងប្អូនថ្លៃខ្ញុំកណា បានសួរផ្ទាល់សួរថាប៉ុននឹងធ្វើឲ្យអ្នកណា បើយើងអត់បានបូជាទៀនធូបឥឡូវ គាត់គាត់គាត់ចង់ចង់បញ្ជាក់ថា ពេលដែលយើងមិនបានបូជាទៀនធូបហើយសួរថាធ្វើឲ្យអ្នកណាហើយខ្ញុំកណាក៏បានឧទាហរណ៍ខ្លះខ្លះប្រាប់ប្អូនហើយប៉ុន្តែគាត់ថាចង់ចង់បញ្ជាក់ម្ចាស់គ្រូថាយ៉ាងណាមិញតើបនសម្រាប់នៅលើទៀនធូបឬក៏សម្រាប់នៅលើចិត្តអឺវាធ្លាប់មកពីយើងធ្លាប់អឺក៏មិនអាចបន្ទោសអ្នកសួរដែរមកពីឆ្ងល់ទៅហើយមែនទេនឹងតែធ្លាប់មិនវាចឹងណា រឿងធ្លាប់នឹងចេះថ្មលើករឿងធ្លាប់បន្តិចអ្នកខ្លះនឹងឲ្យតែឃើញគេធ្លាប់ធ្វើអីធ្វើតែនឹកដោយមិនបានសួរថាហេតុអីបានគេធ្វើអញ្ចឹងមិនសូវបានសួរទេអារឿងរឿងដែលដែលឃើញធ្លាប់ហើយមិនសូវបានសួរឲ្យដឹងនឹងមានរឿងសម័យពីដើមព្រះចៅអធិការលោកអពាតសីស័កសីស័កនោះគឺក្បាលលោកហ្នឹងដល់តែឈឺសម័យនោះអត់តន់ចេះផលិតកកទេ ពេលដែលលោកឆាន់អលឹកហើយលោកយកសបកអលឹកមកគ្របក្បាលលោកឲ្យវាត្រជាក់អាពេលទៅនៅពេលហ្នឹងវាអត់តាន់មានសម័យដែលធ្វើទឹកកកកាត់យកសបកអលឹកដែលលោកឆាន់ហើយមកគ្របក្បាលលោកឲ្យវាត្រជាក់ហើយលោកនៅក្រោមក្រោមមិនព្រមសួរថាហេតុអីបានជាលោកម្ចាស់ហ្នឹងយកសបកអលឹកមកដាក់អញ្ចឹងក្រំតែមើលអញ្ចឹងទៅលោកហ្នឹងក៏សគត់ទៅដល់សគត់ទៅគ្រូសោតឡើងក្រោយហ្នឹងមិនបានសួរទេស្រាប់តែឲ្យតែមានអលឹកឆាន់តែឆាន់ហើយយកគ្របក្បាលដែរ មិនដល់ប្រពៃណីវាត្រូវតែធ្វើអញ្ចឹងអាហ្នឹងហ្នឹងក៏ធ្វើត្រូវឯងត្រូវត្រូវតាមទម្លាប់ហ្នឹងប៉ិនសួរថាហេតុអីបានគេធ្វើអញ្ចឹងលោកអត់ព្រមសួរទេហេតុអីបានគេធ្វើអញ្ចឹងមិនព្រមសួរថាហេតុអីអមានបធេរៈមួយអង្គទៀតលោកភ្នែកវាអន់ពេលលោកទៅបិណ្ឌបាតកាលនោះធ្វើបាតដីអីនោះចឹងទៅលោកតមុនចេញទៅបិណ្ឌលោកយកយកទៅប្រចាំងថ្ងៃមើលខ្លាចបាតនឹងវាធ្លុះខ្លាចបាតនឹងវាធ្លាយហើយ សាមណេរភិក្ខុផងគ្នាក្មេងៗមិនព្រមសួរថាហេតុអីបានលោកធ្វើអញ្ចឹងទេស្រាប់តែឲ្យតែទៅបិណ្ឌប្រចាំងមើលដែរទៅបិណ្ឌប្រចាំងមើលដែរមើលតែភ្នែកឯងវាអន់ដែរអញ្ចឹងណាហើយស្មានតែប្រពៃណីបើថាមិនបាក់ទៅបិណ្ឌបើមិនបានប្រចាំងអញ្ចឹងខ្លាចគេមិនបានបន់ហើយតាមមើលអញ្ចឹងអានឹងធ្លាប់សួរថាលោករសាបានល្អទេល្អណាស់ចាស់ធ្វើមិនធ្វើអញ្ចឹងប៉ុន្តែការពិតយ៉ាងណាមានសួរទេអត់ហ្នឹងហើយអត់ទេ ដោយរឿងប្រទីបនេះមកចង់និយាយបន្តិចទៀនហ្នឹងសម័យព្រះក៏ព្រះអង្គឲ្យដុតដែរប្រទីបណាប្រទីបហ្នឹងព្រះអង្គឲ្យដុតប៉ិនឲ្យដុតពេលយប់ព្រះអង្គដែរឲ្យដុតពេលថ្ងៃទេ ហេតុអីបានជាត្រូវដុតពេលយប់មកពីវាល្ងឹតដូចធូបចឹងដែរហេតុអីបានជាត្រូវដុតធូបសម័យនោះអត់តាន់មានទឹកអប់ទេចឹងគេធ្វើគ្រឿងកោបផ្សំជាមួយសបកកសាំងជាមួយអីដុតទៅវាកោបជំនួសគ្រឿងកោបចាឥឡូវមានទឹកអប់ឲ្យដុតឲ្យហុយទៅអីទៀតគេដុតដែរសម័យព្រះក៏គេដុតដែរ ប៉ុន្តែមិនមែនក្នុងន័យដុតឧទ្ទិសឲ្យខ្មោចទេដុតបូជាតំណាងគ្រឿងក្រអូបតំណាងវត្ថុក្រអូបអញ្ចឹងបើយើងដុតតិចតួចដុតធូបក្រអូបមានទៅធូបក្រអូបកុំអាធូបឆ្លក់ណាអាធូបឆ្លក់នេះទេសនាមិនកើតទេសោធមកើតបាបទៀតណាអញ្ចឹងមានហេតុផលណាអញ្ចឹងបានក្មេងម្នាក់វាឆ្ងល់វាសួរយាយវាយាយខ្ញុំឆ្ងល់យាយឯងទៀននឹងខ្ញុំអានសភៅអីមើលមិនឃើញពេលយប់ខ្ញុំយកទៅដុតមើលហើយចុះពេលថ្ងៃលោកទេសនាអីវិញទៅដុតនឹងលោកនឹងវាខ្វាក់អីអី វាថាអញ្ចឹងហើយឆ្លើយប្រាប់វាថាម៉េចអញ្ចឹងបាននៅក្នុងការធ្វើបាតិមោកបងសម្ដែង អំពីវិន័យបាតិមោកអ្នកសួរត្រូវសួរបតិបកិច្ចាំងបតិបកិច្ចាំងគឺកិច្ចដុតបតិដុតទៀនដុតភ្លើងអីហ្នឹងមិនបាច់ទៅទៀនទេក្រៅពីទៀនក៏បានដែរឲ្យតែញ៉ាំងឲ្យបំភ្លឺហើយប្រសិនបើពេលយប់ធ្វើបាតិមោកហ្នឹងមិនបានដុតបតិទេមិនបានឲ្យទៀនបំភ្លឺទេ លោកអ្នកធ្វើបាតមកទាំងអស់ត្រូវទោសមិនត្រឹមតែមិននេះគឺថាត្រូវទោសត្រូវទោសទៀតប៉ុន្តែបើពេលថ្ងៃលោកថាម៉េចសុរិយាលោកាសៈអថេណាឥឡូវនេះពន្លឺថ្ងៃនៅមានដូច្នេះបតិបកិច្ចណថេដូច្នេះកិច្ចការដុតបតិមិនមានអញ្ចឹងមិនបាច់ដុតលោកអត់ត្រូវទោសទេពីព្រោះវាភ្លឺហើយយល់ទេហ្នឹងហើយដូចដូចយើងថាអុចបតិទឹកបានភ្នែកភ្លឺ ទីបតោហោតចកតោការឲ្យប្រតិបឈ្មោះថាឲ្យចក្ខុគឺភ្នែកមិនបានឲ្យប្រតិបដុតប្រតិបទៅស្មាឈ្មោះថាឲ្យភ្នែកឲ្យ នឹងឲ្យពេលណាព្រះអនុរុទ្ធណាដែលបានចាក់ខកទឹកមិនមែនលោកដុតប្រតិពេលថ្ងៃទេពេលយប់នៅជុំវិញចាត់ដីធ្វើប្រតិបរាប់រយរាប់ពាន់នេះដាក់តូចតូចផងដាក់ធំធំដុតទៅបំភ្លឺស្អាតពេលយប់នឹងហើយចុះពេលថ្ងៃដុតធ្វើអីអត់មានចាំបាច់ត្រូវដុតទេម៉ែចង់បញ្យល់ថាឲ្យប្រតិបឈ្មោះថាឲ្យភ្នែកនៅពេលយប់ ប្រសិនបើអត់មានភ្លើងសោះមានភ្នែកដូចអត់ទេមែនទេល្ងឹតឈឹងមានភ្នែកដូចជាអត់ពីព្រោះមើលមិនឃើញដល់តែយើងដុតភ្លើងទៅគេមើលឃើញឃើញដូចឲ្យភ្នែកគេចឹងកាលចឹងឲ្យភ្លឺទៅគេឲ្យគេមើលឃើញណែពូជដែលយើងឲ្យគេមើលឃើញឲ្យគេភ្លឺនឹងឯងនាំឲ្យមានភ្នែកភ្លឺយល់ទេចឹងយល់យល់ថាម៉េច ដុតទៀនដុតធូបមិនមិនបញ្ហាទេដុតទៅប៉ុន្តែយើងរើសកាលមើលកាលបើពេលយប់យើងដុតយើងបូជាអោចំពោះពពុទ្ធរូបចឹងដែរយើងរើសធូបណាក៏អូបក៏អូបដុតល្មមកុំឲ្យឆ្លក់យើងដុតបូជាជាគ្រឿងក៏អូបដុតទៅវាក៏អូបដូចធូបក៏អូបអីចឹងហើយដូចយាយយាយខ្លះហ្នឹងគាត់ដុតលេងដែរមួយបាច់មួយបាច់អាធូបធម្មតានោះលេងដកមកមួយបាច់ដុតលោកខណ្ឌឆាន់ក៏ឆាន់កើតដែរនឹងឯងគេហៅថាប៉ុនខ្វះបាញ់បញ្ញា ហ្នឹងដូចទៅស្រុកព្រះរាល់ថ្ងៃទៅកន្លែងពុទ្ធគយាទៅកន្លែងទៅស្រីលង្កាគេកាន់ពុទ្ធសាសនាដែរទៅទៅទៅស្រីលង្កាអីហ្នឹងអាត្មា ទៅឃើញណាឃើញ គេបូជាផ្កាអត់មានទៀនមានធូបទេពីព្រោះរបស់ហ្នឹងឥឡូវវាទំនើបហើយ វាទំនើបហើយគេអាចប្រើអកិសនីចំនួនបានពីព្រោះប្រតិបមិនមែនប្រែទៅទៀនមិនមែនប្រែទៅធូបទេប្រតិបគឺជាវត្ថុបំភ្លឺ ពាក្យថាប្រទីបណាពាក្យថាប្រទីបមិនមែនប្រែថាទៀនទេណាពាក្យថាប្រទីបហ្នឹងគឺវត្ថុបំភ្លឺសម័យនោះជួនកាលគេអត់ដុតទៀនជួនកាលគេមានកៅមណីកៅមណីខ្លះហ្នឹងរបស់អ្នកមានបុណ្យយកទៅដាក់លើកំពូលគោមខាងលើអាចអាចភ្លឺមួយយោជ4ជ្រុងអញ្ចឹងគេអត់ដុតទៀនទេគេយកកៅមណីយកទៅដាក់ កែវមណីនឹងភ្លឺពេលយប់ហ្នឹងគឺថាមនុស្សមួយមួយក្រុងហ្នឹងគឺអាចធ្វើការបាននឹងឈ្មោះថាបូជាប្រទីបហើយណាប៉ិនយើងឥឡូវយើងមានមានអាកែវមណីអីយើងមានពូលម៉ែតមានអីអីចឹងទៅបំភ្លឺជំនួសបានទេមនុស្សបានទេឥឡូវយើងមើលសម័យព្រះជាងកាគេអត់អុជទៀនទេគេយកយកកែវមណីយកទៅដាក់អញ្ចឹងកែវមណីហ្នឹងយើងឥឡូវយើងអត់មានកែវមណីអាចយកអំពូលភ្លើងយកជំនួសបានទេបើមិនបានមានតែមានតែអត់យល់មែនទេ ហ្នឹងហើយយល់ហើយប៉ុណ្ណឹងសើកូនឆ្លាតអញ្ចឹងប្រទីបទីបតោហោតិចកតោអ្នកឲ្យប្រទីបឈ្មោះថាឲ្យភ្នែកគឺឲ្យគេមើលឃើញហ្នឹងហើយសន្សំការមើលឃើញឲ្យគេទៅជាតិណាណាមានភ្នែកល្អយល់ទេហ្នឹងហើយអញ្ចឹងយើងរៀបធ្វើម៉េចឲ្យវាស្អាតដូចពេលអាសានហបូជាវិសាកបូជាមេកបូជាពេលយប់យើងដុតទៀនដុតអីប្រងព្រាតទៅអាហ្នឹងអីគឺថ្វាយលំអពេលយប់បានបនបានកុសល ប៉ុន្តែដុតមានកាលគឺពេលយប់ហើយទៅដុតពេលថ្ងៃស្មើនឹងឈ្នះថ្ងៃហ្នឹងហ៎ឈ្នះថ្ងៃភ្លើងទៀនយើងឈ្នះថ្ងៃហ៎អត់ទេហ្នឹងហើយអញ្ចឹងគឺថាមាន ធ្វើអីក៏ត្រូវមានហេតុផលទាំងពុទ្ធសាសនាហ្នឹងគឺថាត្រូវមានហេតុផលធ្វើចុះប៉ុន្តែកុំភ្លេចពន្យល់គេឲ្យយល់វាមានរឿងខ្លះចាស់ចាស់បុរាណយើងទំលាប់ធ្វើល្អប៉ុន្តែយើងធ្វើទៅជាអាក្រក់ទៅវិញ រហូតដល់តែយើងមិនអាចបកស្រាយបានឧទាហរណ៍ពេលស្លាប់គេដែងតែងដាក់កាក់ក្នុងមាត់មនុស្សស្លាប់មែនទេហ្នឹងហើយពពៈបរោះយើងបង្កើតមកព្រមទាំងបង្កើតពាក្យស្មូតឲ្យយើងស្ដាប់ទៀតប៉ុន្តែមិនព្រមយល់មនុស្សសម័យក្រោយហ្នឹងមិនព្រមយល់ទៅជាយល់ថាដាក់កាក់ហ្នឹងឲ្យខ្មោចចាយតាមផ្លូវទៅវិញរហូតដល់ដាក់កាក់នឹងឆ្លោះគ្នាដល់កូនចៅទៀតសពថ្ងៃកន្លែងខ្លះ ទីហោថាដាក់កាក់ទៅមិនដុតដុតដុតហើយទៅកាក់នឹងវាមិននៅនឹងដល់នៅនឹងទៅកូនណាវារើសបានអាកូនអត់បានគេថាម៉ែនឹងលំអៀងណាកពៅគេនៅថែមកយូរមកយ៉ាងគឺខឹងគេខ្ញុំអញខំថែយាយឯងយូរហើយឥឡូវទៅឲ្យមីនោះវិញទៅខឹងគ្នាទៀតយល់អញ្ចឹងយល់អត្តន័យនៃការដាក់កាក់ហ្នឹងឯងអត់យល់ទេចឹងកៈនឹងគេដាក់ទៅដើម្បីបង្ហាញអ្នករស់នេះព្រមទាំងតែងពាក្យស្មូតថា សូម្បីតែលុយឬប្រាក់កាក់ដែលគេយកដាក់នៅក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរាយរដ្ឋលើផែនដីលើពសធាបំណងរបស់ពពកបរោះយើងនឹងបង្ហាញអ្នករស់ថាឲ្យខំធ្វើបន់ឲ្យខំធ្វើក៏សល់កុំចាំងាប់ងាប់មកកាក់យកទៅម្បានហ្នឹងមិនបាច់ដាក់ដៃដាក់មាត់ទៀតទៅរួចផងគាត់ដាក់ហ្នឹងដាក់ដើម្បីបង្ហាញអញ្ចឹងប៉ុន្តែយើងមិនមិនព្រមយល់ រហូតទៅដល់ព្រមដាក់កាដុតលុយឲ្យមកសន្ធឹកដើម្បីឲ្យខ្មោចយកទៅសោកយមរាជអ្នកខ្លះឲ្យឲ្យឲ្យដុតលុយហ្នឹងឲ្យខ្មោចចាយតាមផ្លូវហ៎សបោហ៎ស្រុកហ្នឹងក៏មានដែរហ្នឹងហើយហើយព្រះសម្មាសម្ពុទ្ធសម្ដែងច្បាស់ច្បាស់អ្នកហិរញ្ញេអ្នកកាយាកាយ៉ាងគ្មានការទិញដូរដោយលុយកាក់ទេព្រះថាអញ្ចឹងក្នុងតារោកតសោតមានស្ដាប់ទេលោកសោតហល់តែខែជុំបិណ្ឌហ្នឹងណាហ្នឹងហើយ ព្រះអង្គថាគ្មានទេអ្នកហិរញ្ញហិរញ្ញហ្នឹងប្រែតលុយហើយហិរញ្ញហ្នឹងអ្នកហិរញ្ញេអ្នកដោយលុយកាក់ហ្នឹងអត់មានទេក្នុងភូមិប្រែតអត់មានទេអ្នកហិរញ្ញេអ្នកកាយាកាយ៉ាងអាកាយាកាយ៉ាងទិញលក់ដូរណាទិញលក់ដូរចុះឡើងដោយដោយលុយកាក់ហ្នឹងអត់មានទេអត់មានទេនឹងក្នុងភូមិប្រែតហ្នឹងគោរខេតនវិជ្ជតិចិញ្ចឹមគោយកទឹកដោះផឹកក៏គ្មានដែរណាកសិកម្មគោរខកម្មអត់មានទាំងអស់ក្នុងភូមិប្រែតនោះ ព្រះសម្មាសម្ពុទ្ធប្រាប់នៅក្នុងបៃដកលេខ52នៅក្នុងភិនវរៈអីក៏មានដែរប៉ុន្តែតែយើងធ្វើយូរយូរទៅឥឡូវហ្នឹងគេបង្កើតថ្មីថ្មីថ្មីថ្មីដុតវិឡាឲ្យទៀតពីមុនមិនតាន់មានទេឥឡូវគេបង្កើតឲ្យដុតវិឡាឲ្យទៀតដុតវិឡាឲ្យធ្វើរោងឡានឲ្យទៀតដាក់អាឡានរូបឡានរុនគ្រីសឺអីឲ្យខ្មោចយកទៅជិះទៅហើយមិនត្រឹមតែប៉ុណ្ណោះទេឥឡូវនេះក្រៃលោកខ្មោចចង់ទៅលេងអាមេរិកកាំងគេដុតប៉ាសពតឲ្យទៀតហ្នឹងអីក៏យ៉ាប់ម៉ែ ហ្នឹងហើយថ្លៃទៀតណាផ្ទះហ្នឹង100 200 500ដុល្លារក៏មានដែរអាចារ្យខំសូត្រធម៌មកយប់ទល់ភ្លឺ5000ហ្នឹងហើយហើយវាអញ្ចេះញាតយកមកអាត្មាវាសំណោះអញ្ចេះរាល់ថ្ងៃនេះវាបែកតិចអាចារ្យដែល បញ្ចេញទឹកចិត្តបរិសុទ្ធជួយយើងណាគឺអត់សូវគិតគាត់ទេ អត់សូវគិតទេអាចារ្យខ្លះទៅជួយសូត្រធម៌តាំងពីឈឺតិចតិចមកប្រហែលមួយអាទិត្យអីបានងាប់គ្មានសូវគិតគាត់ទេអត់សូវគិតគាត់ទេបើអាចារ្យចិនមួយម៉ែកដីដល់ផ្លេត50 100គេមួយម៉ែកផ្លេតនោះបើបើអាចារ្យជួយសូត្រធោអត់លងុយតាំងពីឈឺតិចតិចរហូតដល់ងាប់ជួយសូត្រទល់លភ្លឺទៀតជួយហែទៅកប់ទៀត30000នេះអស់ហើយមែនទេមែនមកថាទៅហ្នឹងហើយ អាចារ្យហ្នឹងវាអាចារ្យអត់តែអាចារ្យខ្មែរហ្នឹងអត់សូវមានហុងស៊ុយសោះហ្នឹងអាចារ្យចិនវាមួយម៉ែដីមើលដីផ្លេតហ្នឹងថ្លៃថ្លៃណាមែនទេហ្នឹងតែញផ្ទះដុតហ្នឹងអា2 300ដុល្លារណាតែញរបស់គេលោកហ្នឹងត្រីងៀតស្អុយស្អុយយកអាប្រឡងស្អុយស្អុយទៅឲ្យលោកទៅមែនទេចឹងមែនទេអាប្រឡងដាក់តែរបស់ស្អុយស្អុយប្រហុកក្រៀមអីដាក់ទៅគេលោកហ្នឹងហើយបើថា ព្រោះថាដាក់ដុតចោលនេះថ្លៃថ្លៃមែនទែនហ្នឹងដុតចោលផ្ទះនៅនេះមានប្រពៃណីដុតផ្ទះនៅអូមានណាអញ្ចឹងអ្នកដុតផ្ទះខឹងអាត្មាទៀតហើយចាហ្នឹងហើយញាតិញោមហើយដូចលុយលុយហ្នឹងមិនតន់ដុតចាយមិនកើតផងតម្រុំតែដុតខ្ទេចយើងមើលហើយលុយហ្នឹងសំតែលុយមែនទេលុយខ្លាំងខ្លាយហ៎ វិយត្តយមរាជបតោសយើងជានាំគ្នាចោតថាយកលុយទៅសោកយមរាជយមរាជដឹងយើឯងដែលស៊ីលុយមរៀលផងនាំគ្នាថាហើយយើងមើលលើกระดาษប្រាក់លុយខ្មែរយើងគេថាម៉េចអ្នកខ្លែងបន្លំกระดาษប្រាក់ត្រូវផ្ដន់ទាទោសតាមច្បាប់ហើយយើងសើយកលុយខ្លែងខ្លែងទៅឲ្យខ្មោចទាំងអស់អីលោតែយំមកបាល់ចាប់ទៀតដល់គិតមិនហ្នឹងលុយមែនទេព្រមដុតមិនហ្នឹងវាចិត្តសឿងណាដុតលុយមែនទេទៅ ហើយដុតផ្ទះហ្នឹងផ្ទះចែកវាពាក់កដាលមានផ្ទះពីរដុតផ្ទះមួយឲ្យគាត់តែហ្មងទៅផ្ទះមែនទេហ្មងបើថាដុតហ្នឹងហើយទៅដុតអីអាខ្លែងខ្លាយនោះហ្នឹងហើយចង្រៃចេះចង្រៃចោះជួនកាលឪពុកម្ដាយស្លាប់ខាងក្រៅអត់ហ៊ានយកឡើងលើផ្ទះទេចង្រៃកន្លែងខ្លះកន្លែងចឹងមានមានចឹងហ្នឹងហើយម៉ែឪស្លាប់ឯក្រៅអត់ហ៊ានលើកទៅដាក់លើផ្ទះយ៉ាងច្រើនដាក់ក្រោមផ្ទះខ្លាចឡើងលើផ្ទះទៅចង្រៃ ហើយចុះដីស្រែម៉ែឪឲ្យទាំងអស់ចង្រៃទាំងអស់ហ្នឹងណាផ្ទះម៉ែហ្នឹងមិនមិនចង្រៃដីស្រែមិនក៏មិនចង្រៃអតេះគោម៉ែមិនក៏មិនចង្រៃចង្រៃអីទៅខ្មោចម៉ែមួយនោះណោះចឹងស្អីត្រូវមានហេតុផលរឿងរឿងរឿងដុតផ្ទះដុតប៉ាសពតអីហ្នឹងវាចិត្តតែច្រើនឡើងច្រើនឡើងច្រើនឡើងនិយាយមិនយល់ធួមិនស្ដាប់មិនព្រមពិចារណាដោយរឿងរឿងបរោះដែលដែលស្លាប់កូនក៏ដុំពីដែលស្លាប់កូននោះ ដល់ពេលស្លាប់ហើយគាត់យកបាយបន្តិចយកទឹកបំពង់បន្តិចទៅទៅសែនភ្នោកន្លែងបូជាសពណាកន្លែងអាឡាហណៈកន្លែងបាឆាព្រៃបាឆាដុតខ្មោចទៅដល់គាត់ជ្រោចទឹកគាត់ជ្រោចទឹកកូនអើយកូនតូចកូនហូបទៅណាកូនពិសាទៅពុកយកមកហើយតែព្រឹកគាត់ទៅទៅរាល់ដល់ថ្ងៃហើយកូននឹងបានជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធទៅបដិសន្ធិក្នុងទេវលោកបានទៅតាវតឹងហ្នឹង ហើយក៏ប្រមាលមើលសម្បត្តិខ្លួនឯងតែអញបានសម្បត្តិដ៏ធំយ៉ាងនេះដោយសារអីអូដោយសារជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធមុននឹងស្លាប់ចុះឪពុកអញកំពុងធ្វើអីក៏ឃើញឪពុកនឹងយកបាយយកទឹកទៅយំមុខមុខកន្លែងដុតនោះអញ្ចឹងទៅក៏គិតថាឪពុកអញនេះចំជាមនុស្សល្ងងអញនឹងទៅធ្វើឲ្យគាត់ភ្ញាក់ផ្អើលម្ដងទៅដល់គាត់កំពុងយំអញ្ចឹងទេវតាដែលជាអតីតកូនរបស់គាត់និមិត្តធ្វើជាក្មេងខ្វៀលគោហើយនិមិត្តធ្វើជាគោងាប់មួយ លមមមើលគ្នាឃើញគាត់នោះក៏យំដោយសារកូនណាអាក្មេងនេះវាយំយកស្មៅទៅញុលញុលនឹងមាត់អាគោងាប់ណាមាត់គោងាប់គោអើយស៊ីស្មៅទៅគោគោអើយស៊ីស្មៅទៅយំណាជាយំអញ្ចឹងតាហ្នឹងគាត់លឺក្មេងយំដែរគាត់ក៏លេចមើលដល់ក៏លេចមើលឃើញទៅដើរទៅមើលឃើញគោនោះវាងាប់ងាប់គាត់ថាអើយឯងឈួតដែរគោងាប់ណាចេះស៊ីស្មៅហ្នឹងវាងាប់ហើយវាចេះស៊ីស្អីវាទៀត ទេគោខ្ញុំនឹងវាសំទៅស៊ីមោះមាត់វានៅមានវានៅមានមាត់ណាអើវាមានមានប៉ិតវាងាប់ហើយបើឯងនៅតែយំចឹងទីមានឈួតវាវាងាប់ហើយនោះបានក្មេងនឹងថាអើចាំមើលយើងពីរនេះអាណាឈួតជាងអឺមិនមិនក្មួយឯងនិយាយចឹងហាកោខ្ញុំងាប់មែនប៉ិនវានៅទាំងមូលនៅមានមាត់ស៊ីមកាត់ចុះពួកឯងយំធ្វើអី យើងព្រោះកូនស្លាប់ហើយយកមកស្អីឲ្យស្អីស៊ីសែនឲ្យកូនចៃណាកូនដុតអស់ហើយអើយើងមកណាឈួតជាងបើដុតខ្ទេចឲ្យស៊ីថ្មីកើតគោខ្ញុំនៅមាត់ស៊ីមិនកើតមុំកូនពួកឯងដុតខ្ទេចស៊ីស្អីកើតហ្នឹងហើយឯងដូចឈួតជាងវាមែនហ្នឹងអាហ្នឹងរឿងសិតតែរឿងនេះគឺថា មិនមែនជារឿងបុរាណទេ2000ផ្លែឆ្នាំមុនមែនប៉ុន្តែអវាទរបស់ពុទ្ធនឹងគឺលើករឿងណាដែលធៀបមកគឺសិតតែមានហេតុផលយល់ទេ ហ្នឹងអាប៉ិនប៉ិនយល់ហើយប៉ិនគេនៅតែធ្វើអញ្ចឹងណានៅតែធ្វើអញ្ចឹងមើលមើលខែឆេងមេញមានអ្នកណាផ្សែនម៉ែនៅរស់ម៉ែនៅរស់ម៉ែអើយកូនជូនជ្រូកមួយទាំងមូលម៉ែខ្ញុំជូនក្បាលជ្រូកមួយទាំងមូលមានទេម៉ែអើយមិនបាច់អីមន់មួយទាំងមូលណាម៉ែមិនបាច់ចែកខ្ញុំទេអត់មានទេប៉ិនតែមើលតែម៉ែងាប់ហើយជ្រូកមកគូអីណោះឬក៏ក្បាលជ្រូកមួយអីណោះមានអញ្ចឹងមែនអត់មែនអត់ដល់អាស៊ីលេងកើតហ្នឹងមកគេឲ្យមែនមែន ប៉ុន្តែតាមពិតគេធ្វើយកហុងស៊ុយគេទេហើយយកល្អមើលទៀតបើជូនម៉ែនៅរស់ពិតជាអស់តែម៉ែងប់គេដឹងទៅស៊ីមិនកើតទេបើគេឲ្យមែនឬមែនហើយទៅយូរយូរយូរគេថាប្រពៃណីហើយតែប្រពៃណីធ្លាប់ធ្លាប់កែលែងកើតស្អីក៏ដោយគេហៅតម្លប់វាធំជាងច្បាប់ណាដោយរឿងដុតទៀនដុតធូបអញ្ចឹងវារឿងធម្មតាបើយើងគ្មានអីមានតែហ្នឹងយើងបូជាទៅតាំងចិត្តទៅបានបុណ្យហើយប៉ុន្តែបើយើងមានផ្សេងយើងបូជាផ្សេងទៅដូចនាងអនោជាអញ្ចឹងនាងអនោជា មានមានធូបណា បានផ្កាណនងព្រៃប្រមាណតងមកដើរដើរដើរទៅបូជាបច្ចាដីដើរតាមពាក្យកណ្ដាលផ្លូវមេគោវាកូនខ្ចីមកបោះនាងនឹងងាប់ទៅនឹងងាប់ទៅមានបានដុតធូបណាទៅកើតទេវតាបាត់យើគិតមើលហ៎យល់ទេអានេះវាគ្រាន់តែទម្លាប់អញ្ចេះទម្លាប់ថាស្រុកណាគេធ្លាប់តែចិញ្ចឹមខ្លួនដោយការធ្វើស្រែតាំងពីម៉ែពីឪធ្វើទៅស្រែធ្វើទៅស្រែធ្វើទៅស្រែដល់គេថាកុំធ្វើស្រែអត់បានទេពួកធ្លាប់ធ្វើតែអញ្ចឹង ដល់ខាងនោះគេអត់ធ្វើស្រែគេដាំដំណាំកស៊ូគេដាំដំណាំអីផ្សេងហ្នឹងអត់ហ៊ានទៅធ្វើដូចគេទេខ្លាចវាអត់បាយប៉ុន្តែបើគេហ៊ានធ្វើសួរថាអត់បាយទេអត់ទេព្រោះគោលដៅសំខាន់គឺរកប្រាក់មកទិញរបស់របរបរិភោគចិញ្ចឹមជីវិតអ្នកខ្លះគេមិនចង់ធ្វើស្រែគេរត់ម៉ូតូដប់អ្នកគេមិនចង់រត់ម៉ូតូដប់គេទៅធ្វើការរោងចក្រអ្នកមិនធ្វើរោងចក្រគេទៅធ្វើគ្រូបរិញ្ញាបត្រប៉ុន្តែសំខាន់ដើម្បីបានប្រាក់មកទន្ទិញ មកទិញរបស់របរទទួលទានចិញ្ចឹមជីវិតមុនមកមិញស្មាបើកមើលសំណួរប្អូនម្នាក់នៅកូរ៉េទៅធ្វើការនៅកូរ៉េឈ្មោះរ៉ាស៊ីផ្ញើសំណួរមកអាត្មាថាគាត់ថាគាត់មើលទៅវាគ្មានអីគួរឲ្យជឿសោះណាប៉ុន្តែឆ្ងល់មិនមែនឆ្ងល់រឿងគាត់នោះទេគាត់ថាមិនមែនឆ្ងល់រឿងគាត់នោះទេគាត់នោះវាដឹងតែអញ្ចឹងឯងប៉ិនគាត់ឆ្ងល់អ្នកជឿនេះថាគាត់នោះវាគាត់នោះទៅហើយប៉ុន្តែឆ្ងល់អ្នកជឿនេះហើយមិនក៏ ជឿអីជឿម៉ែមិនជាចម្លែកទេបងអូន នេះហើយគឺជាអានិសង្សដែលអត់រៀនធัวព្រះអង្គនេះហើយគឺជាផលនៃការមិនខ្ចីស្ដាប់ធัวរបស់ព្រះអង្គពិតពិតអញ្ចឹងកាលណាមិនបានស្ដាប់ បានអីកើតបញ្ញា ពីព្រោះបញ្ញាកើតដោយហេតុ3ឃើញទេអង្គសម្ដែងថាទី1សុតមយៈបញ្ញា បញ្ញាកើតពីការស្ដាប់ស្ដាប់នឹងស្ដាប់អីស្ដាប់ធัว ធัวធัวហ្នឹងគឺធម្មៈដែលជាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធស្ដាប់ខុសហ្នឹងក៏អត់កើតបញ្ញាដែរនិយាយថាអូឲ្យតែស្ដាប់ធัวស្អីក៏ធัวស្អីធัวមិនមែនទេវាទល់តែធัวពាក់ព័ន្ធជាមួយនឹងការត្រាស់ដឹងមានបដិច្ចសមុបានជាដើមឬក៏កម្មផលអញ្ចឹងវាអត់មានអីចម្លែកទេឆ្ងល់ហ្នឹងក៏មួយយ៉ាងដែរគាត់ថាអត់ទៅឆ្ងល់អីទេគាត់នឹងគាត់ថាយើងស្ដាប់ទៅដឹងតែមនុស្សយ៉ាប់ហើយប៉ុន្តែឆ្ងល់អ្នកជឿនេះហើយមិនក៏ជឿម៉េះត្រូវស្នែគាត់នឹងអីគាត់ថាអញ្ចឹងត្រូវមុនអាគមគេហ្មេច ថាអត់ទេ មិនមុនអាគមមុនអាកម្មអីទេនឹងគាត់នឹងប៉ុណ្ណឹងបើសម័យព្រះនឹងចាញ់កលគេច្រើនជាងនឹងផងដែលមិនស្ដាប់ធម៌ព្រះអង្គណាមើលអ្នកតបូជាដេញជាមពូកាជីវកមើលជាមពូកាជីវកនឹងស៊ីតែអាចទេញញោមធ្លាប់ស្ដាប់ហើយរឿងហ្នឹងអាត្មាប្រាប់និយាយប្រាប់បងអូននោះតិចថាមនុស្សតែមិនបានស្ដាប់ធម៌ព្រះអង្គគឺចឹងហើយនឹងនិយាយសរុបសង្ខេបរឿងរឿងហ្នឹងបាបកម្មរបស់គាត់ពីជាតិមុនគាត់ជេរព្រះរហន្តណា នឹងជេ4រឿងជេទី1ឲ្យស៊ីលមួកជេទី2ឲ្យដេកដៃជេទី3ឲ្យដកសក់នឹងតកាប់ធៀងថ្នោតជេទី4ឲ្យស្រាត់បើរឿងរ៉ាវវែងឆ្ងាយមិននិយាយទេគណៈប៉ុន្តែបាបកម្មនឹងធ្វើឲ្យលោកធ្លាក់នរកអស់មកចន្លោះពពុទ្ធតាំងពីសម័យពពុទ្ធកាសបៈមកសេះសល់ផលកម្មមកកើតនៅក្នុងតកូលត្រឹមត្រូវដែរប៉ុន្តែតាំងពីកើតមកនឹងបានអា4នឹងមកត្មងតាំងពីកើតមកនឹងមិនចេះស្លៀកអីទេមកហើយស៊ីតែលមួក ពីក្មេងពុកម្ដាយចេះគិតថាអើក្មេងវាមិនដឹងអីស្មានតែវាអញ្ចឹងណាធំនៅតែអញ្ចឹងស្រាតនៅតែស្រាតដេកដេកតណ្ដៃ4ហ្នឹងមកទាំងអស់ដល់អញ្ចឹងទៅនឹកឃើញថាអើវាចូលចិត្តស្រាតអញ្ចឹងឲ្យវាទៅបួសជាមួយអ្នកបួសស្រាតតែហ្មងទៅវាត្រូវគ្នាឲ្យទៅនៅជាមួយពួកអាចែលហើយដល់ទៅបួសហើយហ្នឹងស្មានតែលះបងណា ម្ដាយហ្នឹងក៏អញ្ជើញពួកអាចែលទៅដូចយើងមុនលោកទៅឆាន់អញ្ចឹងណាវាអញ្ចឹងប៉ិនឲ្យលោកកូននោះទៅផងហ្នឹងនោះអត់ទៅទេដល់អត់ទៅអញ្ចឹងម្ដាយនោះខំផ្ញើបាយទឹកអីមកទៀតដល់មកដល់ថាអត់ទេហើយហើយណាដល់ហើយហ្នឹងដល់អញ្ចឹងគេចេះតែឆ្ងល់តើបានស្អីហើយប៉ុន្តែពេលលោកអាចារ្យនឹងគេចេញពីវត្តអស់មានអីទៅបើកបន្ទប់ប្រគួននឹងហើយប្រគួនពីមុនមិនប្រគួនអនាម័យដូចយើងណា ជីកតិនដៅហើយដាក់ក្តារចេះមកហើយទៅរាវមើលអាណារឿងថ្មីថ្មីអូដុំដុំនឹងដល់កឆ្ងាញ់ហ៎ហើយធំក្លិនយើងធំក្លិនទ្រាំមិនបានប៉ុន្តែបាបកម្មគាត់ហ្នឹងឲ្យធំក្លិនឈ្ងុយហ្មងអឺដល់អញ្ចឹងគេចាត់គេចាត់ឲ្យអ្នកតាមដានចេះចេះថាបាននឹងនឹងបានស្អីគេធ្វើចេញទៅអស់ពេលគេចាត់ពីអ្នកតាមដានមើលទៅតាមដានមើលម៉ែ ស៊ីលមួកសោះដល់អញ្ចឹងគេគិតដែរណាទុកគាត់នេះនៅមិនបានទេលោតើលឺល្បីទៅខាងក្រៅតែមានគ្នាយើងរស់ដោយសារស៊ីលមួកអញ្ចឹងបែកការទៅអន់ពួកយើងខ្មាស់ពួកសាមណៈគោដំប្រជែងគ្នាណាកាលហ្នឹងអញ្ចឹងក៏ដេញចេញដែរដេញចេញពីវត្តមានអីតអាក្រោយភូមិហ្នឹងដល់ញោកភ្នំមួយហ្នឹងហេងមកកន្លែងហ្នឹងវាមានដូចជ្រោះបន្តិចទេប៉ុន្តែវាមានអាថ្មលយទៅសន្តុកអង្គុយប្រជាជនគេទៅជួសទៅហ្នឹងហើយដល់គាត់ទៅនៅក្បែរហ្នឹងត្រូវប៉ាន់ហ្មង ប៉ុន្តែចុះទៅស៊ីដល់ពេលយប់ពេលថ្ងៃមិនហ៊ានចុះទេណាប៉ុន្តែពេលថ្ងៃគេមកឈរក្បែរអដេញធម្មតាទេក្បែរផ្លូវហ្នឹងឃើញមនុស្សមកបានគេធ្វើមនុស្សអត់តន់មកគេអត់ធ្វើដល់ឃើញមនុស្សមកដៃគេឈរច្រត់ទៅអាអញ្ចឹងភ្នំមកខាងចេះជើងមួយយកមកឈរលើអាចង្គង់មួយអញ្ចេះច្រត់ចកេះអញ្ចេះហេហាមាត់យ៉ាដល់ពេលមនុស្សគេមកអីលោកម្ចាស់ធ្វើអីអញ្ចឹងអញធ្វើតបៈធัวហេហើយចុះតបៈធัวអីចាំបាច់ហាមាត់យើងនេះស៊ីតែខ្យល់ទេ ឃើញទេហើយចូលចាំបាច់លើកជើងមួយឈរតែជើងម្ខាងអីតបៈធัวយើងខ្លាំងហ្នឹងតែឈរជើងពីរជួយដីលើឃើញកុហកអត់អញ្ចឹងលើពីមាត់មួយទៅមាត់មួយប្រាប់គ្នាហើយតែគេឃើញតែមកឃើញតែធ្វើអញ្ចឹងអត់ដែលអីគេយកបាយមកមិនដែលស៊ីមែនតែអញ្ចឹងល្បីទៅលោកម្ចាស់គុណធម៌ដល់កំពូលហើយលេងស៊ីអីស៊ីតែខ្យល់ហើយអួតពីមាត់មួយទៅមាត់មួយវាមិនល្បី៣ស្រុករອບសែនអ្នក មកបូជាកន្លះខែម្ដងកន្លះខែម្ដងនិយាយពីអញ្ជូនមកចេកស្ករនំអំពៅអីគឺថាមកដល់នឹងគេកង្វល់អើយលោកម្ចាស់ឲ្យទោះបន្តិចទៅឲ្យខ្ញុំបានបន់ហើយវាមិនចង់វាអត់ចង់ទេប៉ុន្តែពេលថាធ្វើមិនទេឲ្យគេយកអាស្លឹកស្បូវរឿងហ្នឹងយកទៅអូសលើអាហារហ្នឹងអញ្ចឹងចាំលឹកឲ្យគេបន្តិចទៅអើបានហើយឯងបានប៉ុនវាអត់ចង់ណាវាឆ្ងាញ់ដាក់នោះ ឆ្ងាញ់តែហ្នឹងអាហើយចាំមើលតែល្ងាចបន់ឲ្យតែយប់ទេតែគេទៅវិញបាត់អស់ចុះទៅរាវទៀតតែមើលតែអាណាថ្មីថ្មីហ្នឹងដល់កហើយធ្វើអញ្ចឹងល្បី ថាជាព្រះអរហន្តយើងគិតមើលហ្នឹងហើយល្បីថាជាព្រះអរហន្តប៉ុន្តែវាមួយយ៉ាងសរសើរគាត់មួយយ៉ាងក៏អត់មានបោកប្រាស់យកលុយយកកាក់អីទេគាត់តែចង់ល្បីឈ្មោះថាជាព្រះអរហន្តប៉ុណ្ណឹងប៉ុន្តែក៏អត់មានបោកយកលុយយកកាក់អីទេណាជាពូកាហ្នឹងណាគេយកស្អីមកបូជាក៏មិនយកដែរពួកសម័យពីដើមមិនចេះ កុហកមែនប៉ុន្តែគេឲ្យតម្លៃអ្នកលះបង់ថាជាព្រះរហន្តមិនអ្នកបកកែប្រមូលហៅព្រះរហន្តទេបើនរណាលមោបលោបលន់គេអត់គេអត់ចាញ់បោកតអ្នកធ្វើអញ្ចឹងឯងសម័យព្រះអង្គដល់ពីណាលះបង់មែនទេអានឹងគេហៅថាព្រះអរហន្តហើយប៉ុន្តែល្ងងសម័យនោះហើយល្ងងសម័យនេះខុសគ្នាអាត្មាថាល្ងងសម័យនោះគ្រាន់បើបន្តិចគ្រាន់បើថងថាឲ្យតម្លៃថា អ្នកលះបង់ជាព្រះអរហន្តទោះបីចាញ់បោកគេក៏គ្រាន់បើដែរហើយដល់ពេលអញ្ចឹងញាតិញោមមើលធ្វើរបៀបអញ្ចឹងមិនមែនតិចឆ្នាំទេណា 55ឆ្នាំស៊ីតែល្មួកឲ្យធ្វើតែអញ្ចឹងមើលមើលមកខ្លួនគាត់ហ្នឹងស្អុយងោងស៊ីតែល្មួករហូតប៉ុន្តែគេគោរពអញ្ចឹងហើយសួរថាអ្នកទាំងអស់ដែលទៅជឿហ្នឹងធ្លាប់ស្ដាប់ធัวព្រះអង្គទេអត់ទេទេអញ្ចឹងមិនចម្លែកទេ ជំនឿវាមានគ្រប់តែសម័យកាលហ្នឹងឲ្យតែមិនបានស្ដាប់ធัวអ្នកត្រាស់ដឹងពិតប្រកបប្រកបជាជឿហើយមិនមានអីចម្លែកទេហើយនោះស៊ីល្មួកសោះគេជឿអស់55ឆ្នាំជឿតិចអីជឿខ្លាំងណាស់ខ្លាំង ជឿមែនតេហ្មងណាថាជាព្រះអរាអរហន្តអញ្ចឹងសម័យណាក៏មានដែរអញ្ចឹងនរកនឹងសម័យណាក៏មានដែរយល់អញ្ចឹងកុំឆ្ងល់ឡើយឆ្លើយទៅបងអូនវិញថាថាអ្នកធ្វើអញ្ចឹងគាត់ថាគាត់ស្ដាប់ទៅវាគ្មានអីគួរឲ្យជឿសោះណាថាវាមិនគួរវាមិនគួរហើយប៉ុន្តែបើបុគ្គលមិនបានស្ដាប់ធម៌ហើយមានការភ្ញាក់ផ្អើល មាន ការភ័យខ្លាចប្រកបជាជឿហើយញាតិញោមឧទាហរណ៍ឧទាហរណ៍បែបបន្តិចថា នៅក្នុងព្រៃដែលមានសត្វសាហាវច្រើនណាហើយមនុស្សពេញតែព្រៃហ្នឹងហើយនៅពេលគេបង្អល់ទៅពោះមកហើយខ្លាមកហើយអញ្ចឹងមនុស្សដែលមានភ័យបើឃើញមនុស្សរត់ទៅណាច្រើនពិតជារត់តាមគេហើយដែលមិនដឹងផ្លូវច្បាស់ណាហ្នឹងហើយមិនដឹងថាផ្លូវហ្នឹងទៅធ្លាក់ជ្រោះឬក៏មិនធ្លាក់ឲ្យតែមនុស្សទៅច្រើនទៅហើយតែបើយើងចាំផ្លូវច្បាស់គេថាអូគ្រោះថ្នាក់មកអាណាទៅណាទៅអញទៅតាមបោះអញព្រោះវាច្បាស់ នឹងតែបើមិនច្បាស់ផ្លូវទេពេលមិនតាន់មានភ័យជាដើរគេឯងលេងចឹងដូចមនុស្សរាល់ថ្ងៃចឹងមនុស្សដែលមិនតាន់ទៅជឿទៅនឹងក៏មិនមែនគ្រាន់បើដែរមិនបាច់សោកយំទេឲ្យតែមិនរៀនធัวព្រះអង្គចុះព្រោះគ្រាន់តែជួនកាលគាត់នោះផ្សាយពាណិជ្ជកម្មមិនតាន់ដល់ទៅប៉ុណ្ណឹងទេដូចថ្មឧទាហរណ៍ចឹងនៅពេលដែលមិនតាន់មានភ័យឧទាហរណ៍មាននៅសម័យទេមិននិយាយទៅសម័យថាដូចយើងដើរលេងតាមព្រៃតាមដងព្រៃចឹងណា ទាំងអស់គ្នាច្រើនច្រើនមិនតន់មានរឿងឧបសគ្គអីកើតឡើងចិត្តដើរបេះផ្កាសក្កវាផ្កាមរុំពេញកមុំមិនតន់មានប្តីយកជ្រៀងបេះលេងទៅហើយអត់បានចំណាំផ្លូវទេណាស្រាប់គេថាអូខ្លាមកហើយជិះមើលចំពេលរត់ជិះមើលរត់រត់ទៅណាគ្មានរត់ផ្លូវទេប្រកបជាឃើញតាមណាច្រើនទៅតាមហ្នឹងហើយមនុស្សយើងគឺអញ្ចឹងណាបាក់ទៅណាច្រើនគឺអញ្ចឹងហើយយល់ហើយដូចអ្នកទៅបូជាជាមពូកាអញ្ចឹងជាមពូកៈគាត់មានដែរទៅឃោសនាអីគាត់តែអ្នក តតគ្នាតា ល្បីប៉ាកែមែនទែនគឺអ្នកតគ្នាហ្នឹងហើយកន្លែងនោះចឹងដែរប៉ាកែឃោសនាជាងគេគឺតកង់ឡានឃោសនាឲ្យយាយយាយទៅកន្លែងហ្នឹងបានដឹកយាយយាយទៅយ៉ាងបានមនុស្សជាច្រើនណាស់ហ្នឹង ហ្នឹងអានឹងប៉ះពាល់អាជីពរបស់តកងឡានបន្តិចអញ្ចឹងឯងបាត់ជាមនុស្សទៅច្រើនគាត់នោះមិនដែលមកដឹកដៃយើងទៅទេអានេះវារស់ស៊ីតគ្នាប៉ុន្តែជាមពូកានេះស្មានមិនបាច់និយាយដល់ចប់អីទេគ្រាន់តែចុងក្រោយព្រះអង្គបានទៅប្រោសជាមពូកៈនឹងហើយបាននិយាយរាយរាប់រឿងពីដើមឲ្យជាមពូកៈនឹងបានដឹងហើយណែនាំថាបើអ្នកឯងមិនលះបង់នៅទិដ្ឋិអាក្រក់នឹងទេអាស៊ីលមក់នឹងនៅតែឆ្ងាញ់រហូតចឹងមកជីវិតនឹងដល់ទៅពេលគាត់បានស្ដាប់រឿងគាត់ចប់ចឹងទៅកើតសង្វេគហ្មង សង្វេថាអូអញ្ចឹងទេតាខ្ញុំព្រះអង្គក៏ឆ្ងល់ដែរថាហេតុអីបានជាខ្ញុំព្រះអង្គចូលចិត្តតានុងមិនមិនខ្មាស់គេទេខ្មាស់គេបានខំធ្វើឲ្យវាគ្រាន់បើអញ្ចឹងបើសិនមិនធ្វើឲ្យគ្រាន់បើអញ្ចឹងគេតេះឌីលថាយើងមនុស្សខុសគេដល់ធ្វើកុហកគេអញ្ចឹងទៅបានគេគោរពយកទទួលទៅហ្នឹងហើយមនុស្សជួនកាលវាគប់ជួនអញ្ចឹងគប់ជួនអញ្ចឹងដូចពរណកសបៈអញ្ចឹងអាចារ្យពរណកសបៈជាអាចារ្យធំមួយណាសម័យព្រះអង្គចាំពិតចោលប្លន់ប្លន់នឹងចាប់ប្រស្រាតយកអស់អាលីងហ្មងមិនយកទៅទ្រពសម្បត្តិទេ ស្រាតយកទាំងអស់អញ្ចឹងទៅអនុលកកអញ្ចឹងចូលទៅភូមិស្រុក គិតថាទៅសុំសម្ពុតខោអាវគេស្លៀកប៉ុន្តែដល់ទៅចូលទៅគេឃើញដើរតទេអញ្ចឹងក៏គេគិតថាជាព្រះរហន្តទៀតដែរគិតគិតថាទៅសុំសម្ពុតគេស្លៀកទេខោអាវគេស្លៀកទេដល់តែគេលន់មាត់មួយម៉ាត់ពីរម៉ាត់ថាអឺហ្នឹងឯងព្រះរហន្តឈប់ក្តោបមកដើរធ្វើមិនដឹងដើរធ្វើសង្រួមអញ្ចឹងធ្វើមួយមួយដំបូងឡើយមិនគិតទៅធ្វើអញ្ចឹងណា ដល់ទៅពេលមនុស្សថាអូលោកម្ចាស់នេះអត់មានជាប់ជាពាក់អីទេសូម្បីតែខក៏មិនស្លៀកដែរពិតជាព្រះរហន្តអ្នកលះបង់ដល់កំពូលនាំគ្នាថ្វាយគុំគ្រប់គ្រប់ឈប់ក្តោបបដ ாய் ស្រាត់មកជីវិតធ្វើព្រះបដ ாய் ទៅនឹងហើយកើតសាសនានឹងរហូតចឹងមកវាអញ្ចឹងមនុស្សអញ្ចឹងល្ងឹតអត់អានឹងមិនមែនសទ្ធាទេហៅថាអធិមកខឃើញទេអញ្ចឹងវាគ្មានអីចម្លែកទេ អញ្ចឹងផ្ដាំអ្នកទាំងឡាយដែលមិនតាន់បានឲ្យគេដើរជន់ហ្នឹងកុំគ្រាន់បើពេកថ្ងៃហ្នឹងគាត់ជន់បានគង់អ្នកផ្សេងជន់បានអញ្ចឹងវាមិនមែនគ្រាន់ជាជាជារឿងពិសេសថាគ្រាន់តែទុបបំបត្តិគាត់នឹងបានថាជោគជ័យមិនមែនទេអាត្មាថាមិនជោគជ័យទេបើមិនបណ្ដោះបញ្ញារៀងរៀងខ្លួន ទេគ្មានប្រយោជន៍ស្អីទេឧទាហរណ៍ដោយសារភ្លៀងបានទៅទឹកទាសម័យថាពេលដែលមនុស្សមិនតាន់ចេះធ្វើផ្ទះនៅណា ទឹកភ្លៀងទៅទឹកអញ្ចឹងមានអ្នក មានរិទ្ធបារមីមួយមើលតែមិនចង់ភ្លៀងសូត្រមន្តអាគមធ្វើម៉េចរាំងឲ្យរាំងភ្លៀងកុំឲ្យទៅទឹកមនុស្សម្នាក់ទៀតគេអត់ចេះអញ្ចឹងទេគេថាទុកឲ្យភ្លៀងចោះប៉ិនបរិញ្ញាមនុស្សឲ្យចេះធ្វើផ្ទះនៅខ្លួនឯងណាល្អជាងណាល្អជាងសំខាន់គឺទាល់តែឲ្យមនុស្សចេះធ្វើផ្ទះនៅសិនហើយបើគ្រាន់តែ ចេះ វិធីសូត្រមន្តអាគមឲ្យរាំងភ្លៀងហើយមនុស្សអត់ចេះធ្វើផ្ទះនៅដដែល សួរថាតើមនុស្សនឹងរីចម្រើនអត់ចុះថ្ងៃណាមួយទៅមនុស្សអ្នកសោតមុនអង្គមឲ្យរាំងភ្លៀងនឹងងាប់ទៅដល់ភ្លៀងមកមានអាណាអ្នកសោតទៀតវាមិនទៅទឹកត្រែលអានេះចង់និយាយថាបើទោះជាបំបត្តិមួយនឹងបានបើប្រជាជនយើងអត់ស្វែងយល់ធัวឲ្យបានស៊ីជម្រៅទេមានបានប្រយោជន៍អីអត់បានប្រយោជន៍អីទេគ្រាន់តែមួយនឹងប្រក្រាបបានអាត្មាថាអត់ល្អឥឡូវអាត្មាថាមូលហេតុអីទៀតបានជាមនុស្សយើងជឿអីជឿម៉េចអាត្មាថាមូលហេតុជំនឿនឹង គឺកំហុសយើងទាំងអស់គ្នាកំហុសតាមវត្តអារាមទាំងអស់គ្នាត្មងគាត់នឹងគ្រាន់តែជាចំណុចមួយប្រមូលអ្នកអញ្ចឹងអញ្ចឹងទៅជាកំហុសយើងទាំងអស់គ្នាមិនមនុស្សទៅវត្តយើងអត់បានបរៀនធัวព្រះអង្គទេឲ្យតែបួងសួងឲ្យតែថ្វាយអង្គមគិតតែស្រោចទឹកគិតតែខ្សែកថាទៅនេះហើយគឺជាជំហាននាំឲ្យចូលទៅរកកន្លែងហ្នឹងនឹងគឺជាចំណុចចាប់ផ្ដើមនិយាយមកនេះឈប់ប៉ះស្អាតខ្លាំងខ្លាំងប៉ះមកប្រទេសហ្មងមិនបានថាយ៉ាងថ្មាតទៅអាមេរិកលើកនេះណា មានអ្នកខ្មែរយើងដែលធ្លាប់ចូលទៅវិហារយេស៊ូតាំងពីក្មេងក្មេងមកស្ដាប់ធម៌ដែលអាត្មាសម្ដែងច្រើនណាគាត់ស្ដាប់តាម YouTube តាមស្អីស្អីហ្នឹងហើយគាត់មកសារភាពថាអាត្មាគឺជាអ្នកបើកភ្នែកគាត់ឲ្យបងប្អូនគាត់ងាកមកវិញហើយគាត់ថាអញ្ចឹងគាត់ថាគាត់ធ្លាប់ទៅវត្តតែគាត់មិនដែលលឺលោកទេសអញ្ចឹងទេទៅវត្តឲ្យតែដុតធូបឲ្យតែធ្វើនេះធ្វើនោះអញ្ចឹងទៅដល់អញ្ចឹងទោះវាអញ្ញាអញ្ញៃពេកទៅព្រះយេស៊ូវនេះស្រួលព្រះយេស៊ូវទៅដល់ គេថ្វាយអង្គមព្រះគេមានកពីគេគេហៅថាស្អីគេហៅគ្រូបង្គោលទេគេណែនាំឲ្យបើកកម្ពីមើលចឹងគេក៏អធិដ្ឋានចឹងទៅវាមានដូចជាមាន ការស្ងប់ផ្លូវចិត្តហើយវាមិនធ្វើអីច្រើនព្រោះទៅវត្តដឹងស្អីធូបទៀនធូបទៀនពូនភ្នំសាច់អញ្ញាញ៉ៃពេញហ្នឹងម្ដងជឿនេះម្ដងជឿនោះគេធុញគេឃើញអត់សួរថាតើវិធីទាំងអស់ហ្នឹងបានផ្ដល់ចំណេះដឹងអត់អញ្ចឹងណាសិអាខ្លែងខ្លែងនេះគឺប្រមូលយកជំនឿបែបហ្នឹង ហ្នឹងឥឡូវយើងទៅយកអ្នកដែលជឿបែបហ្នឹងសួរថាតើជាអ្នកច្បាស់លាស់មិនបាច់ចេះអីច្រើនណាស់ចេះតែលោភមូលចិត្ត8អកុសលចិត្ត12ហើយនឹងអហេតុកៈចិត្ត18សួរហ្នឹងមកគ្រប់ហ្នឹងមានអត់អត់មាននឹងចឹងចឹងគឺជាកំហុសទាំងអស់គ្នាកំហុសទាំងអស់តែគ្នាហ្នឹងហើយអាត្មាក៏មិនបន្ទោសថាម៉េចទេដល់រៀនធម៌ព្រះអង្គនេះបានដឹងបួសចិត្ត10ភាសាដបង7ភាសាដបងក៏ដូចតែគ្នាចឹងព្រោះយើងអត់បង្កើតការរៀនអត់បង្កើតការរៀនគឺអញ្ចឹងអញ្ចឹងបានថា ជំនឿអបិយជំនឿហ្នឹងគឺកើតពីវត្តហ្នឹងតែមកវត្តអ្នកផ្ដល់ឲ្យអញ្ចឹងស្អាតខ្លាំងខ្លាយគ្រាន់តែទទួលផលប៉ុណ្ណោះបង្កើតពីខ្សែកថាពីមុនអាគមពីឲ្យជឿនេះពីឲ្យជឿនោះអញ្ចេះអញ្ចោះបាយសីពេញទឹកពេញដីហ្នឹងអញ្ចឹងមនុស្សហ្នឹងអត់មានយកហេតុផលមកពិចារណាទេយកតែជំនឿយកមកដាក់ក្នុងខ្លួនទេក្រុមចេះទៅបានបនចេះក្រុមចេះទៅបានសុកអញ្ចោះក្រុមចេះទៅបានសុកអញ្ចោះអញ្ចឹងប៉ុណ្ណឹងហើយងាយកាយទៅណារឿងហ្នឹងប៉ុន្តែអាត្មាថា ប្រសិនបើវត្តនីមួយនីមួយកុំយករឿងលៀបសការៈនឹងមកដាក់ខាងមុខកុំគិតទៅពីរឿងស្រោចទឹកយល់លុយគេស្រោចទឹកគឺព្រះធัวវិញពន្យល់វិញពន្យល់ហេតុផលវិញឲ្យញាតិញោមយល់អំពីហេតុនិងផលកម្មនឹងផលឲ្យបានច្បាស់ឡំបាច់ដល់ថ្នាក់រៀនអភិធម្មដូចយើងឯងនិយាយតែពីរឿងហេតុផលកម្មផលតាមរឿងមួយចំនួនដូចជារឿងចក្របាលឬក៏រឿងតយោជនក៏ដូចជាមិនអីប៉ិនអត់ហងញាតិញោម មិនមែនថាក្មេងជាងអាត្មាទេបើគិតទៅបែបចាស់ជាងអាត្មាតាមមើលយើងមើលវារបៀបដែលយើងទៅវត្តតែយើងទៅធ្វើអីភាកច្រើនតាំងពីក្មេងមកដល់ប៉ុណ្ណឹងរបៀបទាំងយើងទាំងគេទាំងអស់តែគ្នាហ្នឹងទៅវត្តធ្វើអីការងារសំខាន់បំផុត ទៅដល់បើមិនបានដុតធូបថ្វាយព្រះអង្គទេដឹងមិនដឹងធ្វើអីណាដូចគ្មានអីធ្វើជឿទេអាហ្នឹងទម្លាប់វាទៅអញ្ចឹងហ៎អហើយពេលលោកសូត្រមុនបើមិនបានប៉ះទឹកមុនទេដូចជាដូចជាហ្នឹងហ៎ ឃើញណាអាបន្តិចបន្តិចហ្នឹងណាដែលជំរុញទីបំផុតអ្នកយកអាមុនអាគមខ្លាំងបកែតាំងខ្លួនហ្នឹងបោកបានអ្នកទាំងអស់គ្នាហ្នឹងហ្នឹងហើយអញ្ចឹងវាចេញពីណាទៅចេញតែពីវត្តហ្នឹងយើងមើលមើលអ្នកបោកបានមិនមែនបោកបានក្មេងៗធម្មតាបោកតែយាយយាយអ្នកធ្វើប៉ុនហ្នឹងតាមើលវីដេអូហ្នឹងមកបំបោកតែយាយយាយអ្នកធ្វើប៉ុនហ្នឹងតែយល់ប៉ុនហ្នឹងស្អីអត់អាត្មានិយាយដដែលដដែលបាទដដែលហ្នឹងគេមិនយល់ទេណាប៉ិនអាត្មានិយាយក្មេងៗឆាប់យល់ហើយញាតិញោមអាត្មាផុសរូបមួយវីដេអូដែលអាត្មានិយាយហ្នឹង អន់ណាស់3 40000នាក់មើលក្មេងៗណាកម្មករអីទៅធ្វើការនៅកូរ៉េនៅអីឥឡូវស្ដាប់ចេះយល់ចេះអីខ្លះហ្នឹងសរសេរមកអាត្មាច្រើនណាស់ប៉ុណ្ណេះកណាបានប៉ុណ្ណេះចាំសច្ចៈឲ្យម៉ែស្ដាប់ចាំចាក់ឲ្យយាយស្ដាប់មានន័យថាឥឡូវក្មេងទៅបដៅយាយវិញក្មេងស្ដាប់ឆាប់យល់ដល់អាត្មានិយាយទៅទៅអស្ចារ្យណាស់ពុទ្ធអស្ចារ្យមែនណាគេខ្លះអូព្រះសម្មាសម្ពុទ្ធអស្ចារ្យមែនអញ្ចឹងហើយបានពិភពលោកទទួលស្គាល់ក្មេងស្ដាប់ទៅឆាប់យល់ហ្មងម៉ែនិយាយ ប៉ិននិយាយនិយាយដាក់ពីដុំថ្មមិនតន់ហ្នឹងហើយថ្មសរុបមកវិញថាមិនជាអស្ចារ្យមែនដោយប្អូននឹងសួរអញ្ចឹងថានិយាយវាដូចគ្មានស្អីគួរឲ្យចាប់អារម្មណ៍សោះហើយចិត្តតែជឿដែរឆ្ងល់អ្នកជឿនឹងមិនថាដូចអាត្មាថាអញ្ចឹងអ្នកទាំងអស់គ្នាដែលមិនតន់ជឿក៏កំតន់សบายចិត្តបើមិនតន់មានការយល់ត្រូវទេ ថ្ងៃហ្នឹងមិនជឿគាត់ហ្នឹងប៉ុន្តែថ្ងៃណាមួយគេក៏ហក់សំជាងគាត់ហ្នឹងប្រកាសជាជឿកុំតន់គ្រាន់បើពេកបើមិនតន់មានខ្លួនឯងជាទីពឹងទេមិនតន់មានធូរសម្រាប់គិតឲ្យមានខ្លួនឯងជាទីពឹងទេថ្ងៃហ្នឹងអ្នកនេះបោកអត់បានគង់មានថ្ងៃអ្នកក្រោយនៅនោះបោកបានអញ្ចឹងបានព្រះអង្គថាត្រូវមានខ្លួនឯងជាទីពឹងអញ្ចឹងបុគ្គលមានខ្លួនឯងជាទីពឹងត្រូវមានបញ្ញាហើយបញ្ញាកើតដោយសារអីដោយសារការស្ដាប់ឃើញអត់ សុតមយៈបញ្ញាបញ្ញាកើតពីការស្ដាប់ចិន្តាមយៈបញ្ញា បញ្ញាកើតពីការគិតភាវនាមយៈបញ្ញាបញ្ញាកើតពីការចម្រើនភាវនាសេចក្តីសប្បាយចិត្តរបស់អាត្មាណាញាតិញោមដែលរៀនរៀនស្ដាប់ស្ដាប់នឹងទៅគេឈរលែងបានអានឹងមកសប្បាយចិត្តមិនបាច់យកស្អីមកឲ្យអាត្មាទេឲ្យមានខ្លួនឯងជាទីពឹងចេញមកឲ្យដឹងថានេះពិត នេះមិនពិតរហូតដល់ប៉ុណ្ណេះទោះបីគេអត់មានចេតនាបោកក៏ដោយទោះបីគេយល់ថាអញ្ចឹងក៏ដោយគេអត់មានចេតនាបោកយើងប៉ុន្តែនិយាយខុសគឺត្រូវតែដឹងនិយាយទៅខុសពីការពិតដឹងហ្មងអានឹងឈ្មោះថាចេះហើយយល់ទេអញ្ចឹងបានស្មានថាឥឡូវនេះហាក់ដូចជាកំពុងនិយាយពីបុគ្គលអ្នកធ្វើអញ្ចឹងអញ្ចឹងអញ្ចឹងប៉ុន្តែស្មានថានេះក៏មិនមែនជាទិសដៅដែរមែនតែនទៅអាត្មាមិនចង់បង្ហាញថានេះត្រូវនេះខុស មិនចង់និយាយចឹងទេចង់ឲ្យខ្ញុំផ្ដោតទៅលើអំពើវិញផ្ដោតទៅលើ ពាក្យសម្ដីផ្ដោតទៅលើគំនិតចេញមកគំនិតនឹងត្រឹមត្រូវដឹងគំនិតនឹងខុសដឹងអញ្ចឹងគំនិតនឹងនៅលើណាឋានណាក៏ដោយឲ្យដូចជា ពេលដែល សកទេវរាជទៅប្រឆោតសុពពុទ្ធកុដ្ឋិអញ្ចឹងសុពពុទ្ធកុដ្ឋិហ្នឹងគាត់កើតខ្លួនហើយដើរទៅជួបព្រះសម្មាសម្ពុទ្ធកាសបៈកាលនោះប្រអិនមកនិមិត្តខ្លួនឲ្យគាត់ពោលពាក្យតេះដៀលពុទ្ធពធប្រសង់ តែ3ម៉ាត់ហ្នឹងទៅថាអ្នកឯងចង់បានអីក៏បានដែរគាត់ដេញចោលគាត់ដេញចេញអ្នកឯងមិនគួរនិយាយពាក្យហ្នឹងដល់ចឹងទៅព្រះអិនមិនអាចធ្វើអីបានទទួលព្រះសម្មាសម្ពុទ្ធបានព្រះអង្គថាកុំថាឡើយមានរិទ្ធអំណាចបហែលមហារាជទោះបីមានរិទ្ធអំណាចបហែលមហារាជហ្នឹងច្រើនរហូតដូចទៅអង្គុយតម្រៀបគ្នាតាំងពីផែនដីរហូតទៅដល់ឋានតាវតឹងឲ្យគាត់ដើរទៅហើយប្រើរិទ្ធផ្សេងផ្សេងប្រើស្អីប្រឡំគាត់ធ្វើនេះធ្វើនោះ